so nice when you smile. Look at your eye. I love your smile when your smile make me feel so good. Hey, hey, អូនទៅណាជីវ៉ាអូនឈ្មោះអ្វីទៅថ្លៃសួរមិត្តភក្តិស្រីក៏មិនតបសំដី ចរណៃអូនសែនខ្ជូតម្លេះទេ អូននៅទីណា បងសុំស្គាល់ផងផ្ទះនៅម្ដុំណាជីវ៉ាបងសុំស្គាល់ផង ចង់បានអូននៅក្បែរគៀកកៅត្រកងចង់នាំអូនទៅឋានសួគ៌គៀនៃស្នេហាមនុស្សយើងត្រូវការត្រូវការស្នេហាត្រូវការស្នេហាដ៏ស្មោះស្ម័គ្រ អីឃើញអូនដំបងមានអារម្មណ៍ថាស្នេហ៍ពេលមើលយូរទៅអីខ្ជូតម្លេះទេអីអី crush អូនចង់ទៅណាស្នេហ៍ខ្ញុំជាប់ស្នេហ៍សោចទៅឡើងខ្ជូតអូយមកអូនឡើងខ្ជូត ខ្ជូតម្លែជីវ៉ាអ្នកនៅចិត្តអូនជា សង្សារឬមិត្តភ័ក្តិធម្មតា បងលួចប្រច័នរូបអូន ពេលគេនៅក្បែរសាសនាដូចជាសង្សារឃើញអូនញញឹមដាក់ប្រមម្នាក់នោះធ្វើឲ្យបងខ្វល់ចិនដាយ៉ាហាអូននិយាយប្រាប់បងថាចេះមិត្តភ័ក្តិអូនទេបង មិត្តភ័ក្តិអូនទេបង បងដំបងតែដូចជាមាននិស័យអូសែនមានន័យព្រោះអីរូបខ្ញុំសង្ហាដែរស្រឡាញ់បងទៅ ស្រឡាញ់បងទៅ បងនឹងនាំទៅទៅឋានសួគ៌នៃក្តីស្នេហ៍មួយជីវិតបងប្រា ទៅថ្លៃសួរមិត្តភក្តិស្រីក៏មិនតបសំដីចរណៃអូនសែនខ្ជូតម្លេះទេ អូននៅទីណាបងសុំស្គាល់ផងផ្ទះនៅម្ដុំណាជីវ៉ាបងសុំស្គាល់ផង ចង់បានអូននៅក្បែរគៀកកៅត្រកង ចង់នាំអូនទៅឋានសួគ៌នៃស្នេហា ត្រូវការស្នេហាត្រូវការស្នេហាដ៏ស្មោះស្ម័គ្រអូអូយយ៉ាអេឃើញអូនដំបងមានអារម្មណ៍ថាស្នេហ៍ពេលមើលយូរទៅអីខ្ជូតម្លេះទេអីអី crush អូនចង់ទៅណា ស្នេហ៍ខ្ញុំជាប់ស្នេហ៍សោចទៅឡើងខ្ជូតអូយមកអូនឡើងខ្ជូត ជីវ៉ាអ្នកនៅចិត្តអូនជាសង្សារឬ មិត្តភ័ក្តិធម្មតាបងលួចប្រច័ណ្ឌរូបអូន ពេលគេនៅក្បែរសិទ្ធស្នាដូចជាសង្សារឃើញអូនញញឹមដាក់ប្រំម្នាក់នោះ ធ្វើឲ្យបងខ្វល់ចិនដាយ៉ាហាអូននិយាយប្រាប់បងថាចេះមិត្តភ័ក្តិអូនទេបង មិត្តភ័ក្តិអូនទេបង បងឯងកុំបារម្ភអូនដឹងបង បងដំបងតែដូចជាមាននិស័យអូសែនមានន័យព្រោះអីរូបខ្ញុំសង្ហាដែរស្រឡាញ់បងទៅ ស្រឡាញ់បងទៅ បងនឹងនាំបើទៅឋានសួគ៌នៃក្តីស្នេហ៍មួយជីវិតបងប្រែ ចង់ឲ្យស្នេហ៍ស្នេហ៍ស្នេហ៍យើងនៅបែបនេះ